បាទ Hero ត្រូវបានកាន់ដោយកីឡាករណាខ្ញុំបានរៀបរាប់បាញ់ហើយដូច្នេះមិនបាច់ចាំរៀបរាប់ម្ដងទៀតទេយើង show មើលការទិញ item របស់ពួកគាត់វិញម្ដងបាទជម្រើសថាពួកគាត់ទិញ item prepare for battle អោយមិនដែរបាទឥឡូវនេះឃើញថាក្រុម Empire Zone បាទពួកគាត់ដើរបាទចែកផ្លូវគ្នារាយគ្នាហើយអាយ៉ាខាងក្រុម dedicated គឺទិញតែ observer តែមិនគ្រាប់ទៀតហើយបាទគឺនៅមីរ៉ាណាបាទយ៉ាងម៉េចគឺគាត់ទិញ observer តាមក្របតែប៉ុណ្ណោះហ្គេមមុនហ្នឹងគាត់ទិញតាមក្របឥឡូវគាត់ទិញតាមក្របដែរគឺចែកទេគាត់គាត់ប្រើ observer តាមក្របតែប៉ុណ្ណោះចូលមកដំបងចំណែកក្រុម Empire Zone ក៏ប្រើតែ observer មួយក្របដូចគ្នាចាំមើលថា observer នេះនឹងដាក់នៅកន្លែងណាដែរឥឡូវនេះបាទយើង show network ពួកគាត់គឺចូលមកដំបូងគឺលុយស្មើស្មើគ្នាទេ30 seconds to battle ពីរនាក់មាន685បាទឥឡូវនេះពួកអូបាទឃើញថាក្រុម Empire Zone ចេះឈ្មោះគាត់ប្រើតិចនិចគាត់វាយពីខាងក្រោយតែម្ដងមាន Shadow Demon ចាប់បើកមកឥឡូវនេះសមាជិករបស់បាទក្រុម Dedicated អត់មាននិយាយទៅអត់មាន map គ្នាទៅមកបាទនេះ បាទនេះគឺជា map របស់ក្រុម Empire Zone គាត់អត់មាន map របស់ក្រុម Dedicated ទេចំណែកក្រុម Dedicated ក៏អត់មាន map របស់ក្រុម Empire Zone ផងដែរបាទចាំមើលថាពីយើងឃើញ map ខាងសត្រូវគេអាចចូលទៅឃីលចូលទៅអីបានអូផ្ញើមីស៊ីលមួយមកកដាពី Clover បាទផ្លូវកដានេះបាទផ្លូវកដាមីរ៉ាណាដើរមួយស្មើទុកមីតមួយស្មើជាមួយនឹងបាទ Timber Zone ចាកណាត់គឺដើរ offline អីយ៉ាចាកណាត់មក offline វិញអូចាកណាត់ teleport ទៅលើហើយចាកណាត់ farm offline មក flat ទេឲ្យឲ្យ egg មកក្រោមវិញព្រោះ egg ជា hero offline ហើយនេះចាកណាត់ជាមួយនឹងគ្នាគាត់ការហើយបាទនៅផ្លូវ mid បាទសំដៅគឺនៅផ្លូវលើបាទផ្លូវខាងលើនេះប្លែងឲ្យជឿណាត់ farm ហើយ farm ទៀត farm បានយ៉ាងងាយ ឯផ្លូវខាងលើនេះគឺគ្រោះថ្នាក់មែនតើបើសិនជា Shadow Demon គាត់កប់បានគ្នាគាត់ដាក់ទឹកចាកណាត់ចូលមកពីគឺស៊ីដាច់តែម្ដងកបោវិញនេះគឺក្រោយច្រើនមែនតើជាមួយនឹង carry យក carry ជួយកណាត់គឺផ្លូវខាងលើគឺផ្លូវគ្រោះថ្នាក់មែនតើប៉ុន្តែមាន Omni មាន Rappel ចាំកាត់ skill កវី skill អីឲ្យអូនិយាយរួមទៅគឺកបោនេះមាន Omni នៅពិបាកបើសិនជាកប់ Clover បាន net ដាក់ទឹកក៏ដោយ Omni ចាំដាក់ឈាមហើយនឹងដាក់ Rappel ឲ្យគឺបាទធ្វើអី គឺកណាត់អត់បានទេចំណែកឯផ្លូវខាងក្រោមឆ្លាក់ជាមួយនឹង X គេមើលថា X មានយុទ្ធសាស្ត្រអ្វីបាទ X ដើរធម្មតា X គឺគាត់ដើរគាត់កាំងគេនៅឡែនគាត់ដើរតែម្ដងគាត់ចូលកវីអូផ្លូវមីតអូមីរ៉ាណាសោះឈាម តែម្ដាយទេប៉ុន្តែមីរ៉ាណាថយមកក្រោយធីមបសក៏អត់ចង់ក៏តាមដែរអត់មានអីតាមទេ អូមីស៊ីលមកផ្លូវមីតមើលហើយអូ first blood បានទៅហើយរបស់តែមើលមីរ៉ាណាចំណែកផ្លូវមីតនេះក៏វាយគ្នាដែរតម្លាក់មួយមួយបានល្អទីមកក៏ជាម្ដាយ Shadow Report មកពីខាងក្រោយនេះកោះមួយបោះចៃវាយណាវាយណាលើមីរ៉ាណាមីរ៉ាណាបាញ់ព្រួយត្រូវជាមួយនឹងស្មោលរបស់ Shadow Demon អត់ត្រូវអឺធីមបសទេចំណែកឯផ្លូវអូផ្លូវខាងលើលេងវាយនេះហើយបាទស្ទប់ផងដែរព្រោះការមិនបានមើលការឃីលនៅផ្លូវខាងលើមិនបាញ់មិញអូបាត់ X បានមួយឃីលអូ X ឃីលផ្លូវខាងក្រោម បាទល្អមែនតើអែកតែម្នាក់ឯងគឺអាចជៀលគេបានខណៈពេលដែលគ្នាគេនៅពីរនាក់ឥឡូវនេះអែកហ្វាមួយស្មើជាមួយនឹងស្លាកចំណែកឯងបាទផ្លូវមីតនោះគឺអូផ្លូវខាងលើហាក់ដូចជាមានអូអត់ចូលទេនិយាយរួមទៅគឺផ្លូវខាងលើមានអូមីណៃចូលពីខាងក្រោយ clockwork ផ្លូវខាងលើអាចកំបោស្គៀដែលគាត់ព្រៀងទុកបានឡើយគឺកប់ដាក់ទឹកហើយនឹងកវីរបស់ជួយកណាត់និយាយរួមទៅគឺក្រុមទី2គឺសិតតែស្ដាប់តាមដូចគ្នាមានការរៀបចំក្បួនលេងបានល្អដូចគ្នា ផ្លូវខាងលើជន់អត់ដាច់ទេហើយតែជន់ជន់អត់ដាច់ទេប៉ុន្តែក៏ងាយស្រួល farm ផងដែរតែគ្រាន់តែអត់អាចចូល kill close work បានតាមចិត្តទេបាទផ្លូវមួយ farm មួយស្មើ missing bot ពីណាហាក់ដូចជាមានព្រៀបជាងគាត់ hero rank គាត់អាចបាញ់អ្នកជាម៉ាក់កូនចៅបានព្រួយព្រួយអូតេះទៅលើ Timbersaw Timbersaw ថយមកខាងក្រោយសិនការមីស៊ីលមកកណ្ដាលទៀតហើយ ជា clockwork ណៃឯផ្លូវខាងក្រោម x ឥឡូវនេះ x មួយស្មើនៅផ្លូវក្រោមជាមួយស្លាកឆក់ x តែតែ hero x នឹងតាមមែនតើ បាទឥឡូវនេះផ្លូវមាសហាក់ដូចជាបាទចូលលេងហើយលាក់មូនមួយសិនអត់តន់ធ្វើទេប៉ុន្តែ Shadow Demon មកពីខាងក្រោយមីរ៉ាណាដូចជាមាន skill ទី3មីរ៉ាណានេះជាទី3 level 1ដាក់ទឹកផងមែនបាទគឺអ្នកដាក់ទឹកនេះគឺតែខ្ញុំឃើញអ្នកដែលគេដៃគេស្តាស់គឺគេដាក់បានមីរ៉ាណាហត់ចេញទេតែគួរសោកស្ដាយផងដែរដាក់ខុសបន្តិចតែប៉ុណ្ណោះតែមីរ៉ាណា skill គាត់ហត់គឺស្រួលកាត់អូចៃ level 5មីរ៉ាណាបល័យជាមួយ Shadow Demon អត់បានសម្រេចបាទត្រូវចៃ level 5បាត់ហើយ Radiant's middle tower is under attack. Đời thằng cáo lúc Ôi, ẹt đinh vai slack ចង់ដេកហើយបាត់ disruptor បានព្រមតែមើលឈរមើលពីក្រោយល្មមល្មមទេអត់អាចជួយអីស្លាប់បានច្រើនទេ are fortified បាទឥឡូវនេះ mid បាទ farm អូបាញ់មីស៊ីលមួយទៅលើ អឺ Timberwolf Timberwolf ថយសិនប៉ុន្តែឃើញថាផ្លូវខាងក្រោម Shadow Demon ដើរគាត់ Disruptor ពីខាងក្រោយដាក់ Observer Word មួយទៀតឥឡូវនេះ Shadow Demon គាត់ range គេទី1គាត់អត់ដល់ទេតែគាត់អាចចូលស្ទុះចូលមកកប់បានអាយ៉ា Disruptor ហាក់ដូចជាដឹងពីការមកដល់របស់ Shadow Demon អូនៅខាងក្រោយនេះមាន Observer Word របស់គាត់ដូច្នេះហើយ Disruptor គាត់ដឹង បាទឥឡូវនេះផ្លូវខាងក្រោមវាយហើយអូគប់គៀចង្រោយទៅលើស្រស្រថយសិន បាទស៊ីស្រលតន់ទេគាត់មានអង្គបវត្តមើលដែរឥឡូវនេះផ្លូវខាងក្រោមនេះពិបាកហ្វាមមែនតើហើយ Radiant structures are fortified អូផ្លូវខាងលើវាយគ្នាបាទតែតន់អីទេគ្រាន់តែជាការប៉ះគ្នាធម្មតាប៉ះបានធម្មតានិយាយរួមទៅឃើញថាខាងក្រុម Empire Zone ថាដូចជាជោគជ័យទាំង3ផ្លូវរបស់គាត់ល្វែងដំបូងហ្នឹងឃើញថាបាទ ជូកណាត់ក៏ងាយស្រួល farm អែកនៅខាងក្រោមនោះក៏ងាយស្រួល farm ចំណែកឯផ្លូវមីតនោះអូផ្លូវមីតមានទីបសមួយដកមកក្រោមមានអាណាជ្រុំបានមិនវិញប៉ុន្តែគេថា goal ច្រើនជាងគេគឺនៅអែកតែប្រកៀកបាត់គ្នាទេ3នាក់គាត់មានអែកមានអាណាហើយនឹងទីបសម្នាក់2300 goal Fear not Harris បាទឥឡូវនេះដាក់ Raphael ចូលឲ្យ slash slash ច្រកចូលទៅក្នុងដេញបាយលើ X កប់ X មួយ បាទយើងពេលបាន flag X ទៅមួយជន់មួយបាយណាបាយដើរលើស្លាក់ពុះមួយបាត់ស្លាក់ទៀតប៉ុន្តែ X បានដេញគ្នាផងដែរអាយ៉ាទីបូសដេញវាយបានមកខាងក្នុងនេះដាក់ដាក់មកខាងក្រោយដាក់ទីបូសមកខាងក្រោយប៉ុន្តែទីបូសដេញវាយទៅលើបាទដាច់អូនណៃបាត់ទៅហើយបាទលើនេះផ្សារក្រោមដាច់បងវែមួយហើយអូយ៉ាម៉ែជួយមើលខុសពី មានអាណាឥឡូវទូបឺសមក farm mid វិញអូយ៉ាម៉ែមួយឆ្វែលធីបឺសគាត់ដឹងថាចេញរូនប៉ុន្តែមីរ៉ាណាពេញព្រួយបាញ់ព្រួយគេខុសហក់ទៅដណ្ដើមរូនគ្នាអាយ៉ាធីបឺសស៊ីបានហេសបានហាធីបឺសអាចដេញវាយបើពីព្រោះគាត់មានថាដែរអត់ដេញវាយទេ តែយើងឃើញនៅខាងក្នុង map នៅក្នុងនេះមានការប៉ះគ្នាមួយទៅនឹងមួយស្រជាមួយនឹង Shadow Demon មានរណាមកអូស្គីទី1ល្បែដាស់ទម្លាក់មួយ Shadow Demon កប់ខ្លួនឯងបានដល់ងើបមកត្រូវស្គីក្រោយរបស់ស្រដេញបាយបាយដើរបាយដើរជាមួយនឹងស្រតែទីបើកមក វាយវិញមួយព្រួញអត់ចំស្រោទេគេចបានល្អប៉ុន្តែខាងក្នុងនេះអូទេហាដេញវាយទីមបសល់បំបានកាយបែបបាត់ទៅហើយមើលឃើញទេខាងក្នុងនេះជាប់ជាប់មីរ៉ាណាមួយទៀតមានសិនត្រីមើលទៅលើបំបានកាយមែបតែវាយមីរ៉ាណាដាច់នេះទៀតដេញវាយមកលើអូមីណៃអូមីណៃមានរ៉ាផែលដាក់រ៉ាផែលមួយដាវចេញធ្វើមិនដឹងអត់ទាន់មានសមាជិកណាបាត់បង់ទេប៉ុន្តែឃើញថាក្រុម Empire Zone ជាប់ក្នុងបាទគេហៅថាកញ្ចក់3នាក់ហើយបាទថយទៅថយមកលេងបានល្អដូចគ្នាវាយដកទៅដកមកចិញ្ចោចិញ្ចោស្អាតអត់មានអាគេដាច់ទេ បាទឥឡូវនេះស្មារតីគ្នាតែប៉ុណ្ណឹងប៉ុន្តែអេហាក់ដូចជាបាទចង់វាយឲ្យដាច់ប៉មលេវមួយនេះក៏ឈរកាំងនៅខាងមុខតែម្ដងនៅខាងក្រោយនេះមាន observer word របស់គាត់ផងដែរបាទឥឡូវនេះ act ថយសិនផ្លូវខាងលើ clockwork ជាមួយនឹងជួយកណាត់ជួយកណាត់មានអូមីស្លាស់ជួយកណាត់អាចដេញអូពវីក៏មានមណាត់ប្រើអូមីស្លាស់គាត់អាចពុះទៅលើ clockwork បាន អូកូនចៅមកមកបងអូមីស្លាស់ចោលតែម្ដងពុះត្រូវតែត្រូវត្រូវជួយកណាត់តែបាទសំទោសត្រូវក្រោកវល់តែមិនដៅតែប៉ុណ្ណោះអូគួយសោកស្ដាយផងដែរតែពេលខាងក្រោយនេះមានការវៀងមកពីបាទកងការកងការមាន X level 3ក៏ដាក់ទឹកដឹងតែត្រូវតែម្ដងអ្នកចេះលេងកងការគឺដាក់ដឹងតែត្រូវតែម្ដងត្រូវទឹកមួយដៃអូមិនដាច់ទេកងអមនេះបាយវិញក្រោយបាយវិញបាយទៅបាយមកមិនដាច់ទៅមិនដាច់មកចុចឈាមមួយមួយដៃចុងក្រោយទូចៃពីសារ៉ូនីម៉ុនអំ បាញ់មិញនេះបើគ្មានការមកជួយកុំការវ៉ែដាច់ clover ទេឥឡូវនេះដាច់កុំការមួយក៏ដូចជាដាច់ clover មួយផងដែរឥឡូវនេះដាក់ word មួយទៀតប៉ុន្តែផ្លូវខាងក្រោមនោះឃើញថា x ដើរចូលទៅទៀតហើយអូយ x ធ្វើ ខ្ញុំគិតថាស្លាគាត់ឈឺក្បាលដោយសារអេកមែនតើហើយអេកគឺតាមកឡុកការហ្វានរបស់គាត់ហើយសម្រាប់អ្នកចេះលេង carry គឺគាត់ដឹងហើយបើសិនជាមិនបានរលុយទេគឺសឹងតែថាអត់ប្រយោជន៍តែម្ដង hero យើងប៉ុន្តែឥឡូវនេះឃើញថានាទីទី10ហើយគាត់អត់សូវមាន IT ទេ អូមើលការវាយគ្នាផ្លូវខាងលើផងដែរអូផ្លូវខាងលើអត់តន់ចូលវាយទេ បាទផ្លូវខាងលើអត់តន់ចូលវាយទេបាទពួកគាត់ធ្វើការ farm មួយមួយមួយមួយសិន ទៀតអូឥឡូវនេះបាទអូជាប់ silent របស់ disruptor ជាប់តាក់របស់ឡាក់ទៀតបៃទៅលើ egg ដាច់ egg មួយហើយបាទ egg គាត់តាំជាមួយមិនរួចជាមួយនឹងក្រុមការងាររបស់ខាង team បាទ dedicated ទៀតដល់13នាក់ទេ បាទផ្លូវនេះហាក់ដូចជាដេញវាយគេដែរសំទោសពួកការ switch ទៅ switch មកលឿនលឿនពេកឡើងចង់បាទពេលខ្លះចង់វិលមុខតែដោយសារពួកគាត់វាយគ្នាច្រើនផ្លូវចឹងត្រូវ switch តាមគាត់ឥឡូវចេះស្គីទី1បោះស្គីទី2អុយត្រូវតែបន្តិចតែប៉ុណ្ណោះអត់ខុសទេស្មានតែខុសអមាញ់មិញអូស្រស់អត់មានម៉ាណាតមាន skill ងាយទាំងអស់អត់អាចធ្វើអីបាទ disruptor គឺអត់អាចធ្វើអី Timberzol ទេ អូដាក់ X មួយជាប់ចេញ X មកក្រោយដាក់ទឹកវាយតាវាយតាទៅលើអូកំគ្នាក៏ដាក់ skill ពី skill នេះហើយបានយកដាក់ទៅអូចូលមកហុកមួយខុសប៉ុន្តែអូមីស្លាស់ខ្វះតែ2 second ទេពេញហើយដាក់ទឹកត្រូវមកដើមបើដើមស្ដីដាច់ clock work មួយបាត់ហើយចំណែកឯផ្លូវខាងក្រៅហាក់ដូចជាមានការវាយគ្នាផងដែរ X អូអូមីហើយចេញលីដាក់ឈាមគាត់ដែរទេអត់បាក់អូមួយពុះស្រីពុះទៅប៉ុន្តែគវីស្គីទី3គវីហើយគវីទៀតឡើងដាច់ឡើង2ហេរ៉ូល្អមែនតើហេរ៉ូ X នេះ តែក៏ប៉ុន្តែមិញគឺឯគាត់ពុះស្គីលក្រោយ fail គឺគាត់ពុះអត់បានខៀលទេគាត់ពុះជ្រុលដៃប៉ុន្តែគាត់នៅតែកវីស្គីលទី3បានខៀលពិតជាគួរឲ្យហេមែនប៉ុន្តែឯណាវិញ hero ហ្នឹងគឺអញ្ចឹងតាំងតែពីដើមស្គីលទី3គឺល្អមែនទេឥឡូវនេះមីតមីរ៉ាណាព្យាយាមតេះទៅលើទីបាហ្សលទីបាហ្សលបាទសួរដូចជាមួយការតេះទេដល់ចេញតែម្ដងមួយព្រួយពីចម្ងាយធីមបាហ្សលចង់ព្រួយបាទសើយូមែនតើមីរ៉ាណាអាចយករូនមីនីបាន បាទគាត់តម្លាក់មូលមួយសិនស៊ីរូនដើរចេញមកអូស្រលដាក់ស្គីចង្ក្រោយមួយជាប់មានមែបដាក់ស្គីទី2អាចដាក់ដាក់បាទទីដាក់ទីបសមកក្រោយទីបានមែនដាក់មកក្រោយឥឡូវនេះដាក់ទីបសប៉ុន្តែជូកណាត់មានអូមីស្លាស់ខណៈពេលដែលនៅខាងក្រោយនេះក៏មានបាទសាដូរីម៉ុនតាមមកដែរតែគ្នាគាត់អត់ចូលគ្នាគាត់អត់តាមអំបញ្ញមិញសាដូរីម៉ុនពោះពីខាងក្រោយបានអូគាត់អាចចូលបានអាយ៉ាសាដូរីម៉ុនឈរក្នុងវីសិនរបស់គេហើយ បាទគេមាន map គាត់គេមាន map គាត់គេមិនបានកាយចូល proxy គាត់ហើយតែមានតែ Ominai តែប៉ុណ្ណោះមិនជិតគាត់តាសិនរីឃើញ Ominai បាត់ហើយឥឡូវនេះកប់ Ominai មួយ Ominai មាន repair Ominai អត់ទាន់ repair ទេបុក slow work បុកសៀងក្រោយចំគ្នាឯងថយមកក្រោយវិញនេះមានរណាក៏ថយគេផងដែរបាទឥឡូវនេះវាយគ្នាមីតអត់ទាន់មានណាគេដាច់ទេ ឥឡូវនេះ test skill ទៅលើជូកណាត់ជូកណាត់មានអូមីស្លាអឺអត់កវីប៉ុន្តែ skill រួចត្រូវទេត្រូវ Shadow Demon បាញ់នេះត្រូវមកហើយពេលនេះខកមកទម្លាក់មូនមកដល់អូយស្រីរៃស្រីរៃតាមថយមកវិញមកល្អបាទអូប្រគំនេះយ៉ាងម៉េចហើយបាទគឺតើមានសមាជិកណាបាត់បង់ទេបាយតងដាច់ណាគេមួយទេបាទខ្ញុំមើលរកតាំងនឹងឈរប្រើសើនឹងនឹងដូចមែនតែននេះបាទផ្លូវខាងក្រោមនោះមានអេកកំពុងតែហ្វាមដែរមួយនឹង តែបានប្រមូលស្លាប់ស្លាប់ស្លាប់ជាទីមួយដេញឆាបអែកអែកថយសិនឥឡូវអែកបានវែងកាតហើយតាន់ណាក្នុងនីតិដំបូងមានវែងកាតដូចមានបាទស្អីហ្នឹងគឺតាន់តាន់មែនតើមកអូគាត់មើលនៅក្នុង Observer World ឃើញគ្នាគេឡើងស៊ីគាត់ច្រើននេះ Observer World នេះអញ្ចឹងគាត់ teleport ថយមកមីតវិញអែកថយមកមីតហើយឥឡូវនេះឃើញថា Empire Zone ថាដូចជាមាន hero តាន់តាន់បាទ X ហើយនឹង Timber Roll ប៉ុន្តែចាំមើលថាខាង Dedicated មានអ្វីលេងទៅលើខាង Empire Zone ខណៈពេលដែលស្ដាករបស់គាត់ខាង Slash ខាងបាទ Indicated Dedicated គឺអត់ទៅតាមពេញលុយទេអូ Shadow Demon នេះគឺថាគាត់ដល់គាត់បានល្អខ្ញុំចំណាំមើលបាទឥឡូវនេះវាយគ្នាមេតយ៉ាគាត់អីទេដាក់ឲ្យមួយដាក់ដាក់ត្រូវបាទ disruptor ពូមួយតែ disruptor មួយបាយណាមួយដល់បាទទៅលើបាទដូចខ្ញុំនិយាយហ្នឹងគឺដាក់ស្គីនឹងក្រោយគឺយើងស្គីរបស់អូនណៃអស់នេះឥឡូវខ្ញុំទិញវាយអូនណៃទៅក្នុងទៀតខណៈពេលដែលស្លាកនេះទិញវាយទៅលើអេបាទទិញវាយទៅលើអឺចាក់កណាត់បាត់ចាក់កណាត់មើលឥឡូវកំពុងតែវាយជាមួយនឹង X ទៀតមួយស្មើជាមួយនឹង X ទៀតបាទសៀទី1ដេញវាយទៅលើ X បាទស្គីទី2គាត់ពេញហើយកណ្ដាច់លោតបានលោតមួយតោងបាទស៊ីបាន4គៀលបាទពិតជាមិនគួរឲ្យជឿមែនគណៈពេលដែលក្រុមបាទ Empire Zone គឺក្រុមគាត់គឺគ្នាគាត់គឺសិតតែមាន ហេរ៉ូតាមតាន់ប៉ុន្តែអឺការចូលវាយពីខាងក្រោយរបស់ស្លាកគឺធ្វើឲ្យបែកខ្លួនរបស់គាត់របាញ់វិញគឺស្លាកចូលវាយ support ពុតពេញណាស់ហើយបានល្អមែនតែនស្លាកបាញ់មិញឥឡូវសមាជិករបស់ក្រុម Dedicated គឺអាចបំពងមានល្បែមួយបានពីព្រោះថាគ្នាខាង Empire ស្រងគឺដាច់4នាក់សល់តែម្នាក់ទេបាទ Shadow Demon ព្រោះជាសាសនារបស់គាត់បាញ់មិញគឺគាត់ចង់ឈ្នះប្លង់ mid គឺគាត់បានដាក់ observer word មួយគ្រាប់បាទនៅកណ្ដាលនេះឃើញបើក map ស្អាតមែនតើបើក map គូគ្នា word 2ហ្នឹងគឺបើក map មិត5នាក់គឺឃើញទាំងអស់តែម្ដងខ្សឹងទៅថាអំបញ្ញមេនេះគាត់គឺមាន vision គ្រប់គ្រាន់ក្នុងការវាយប៉ុន្តែវាយមួយប្លង់មិតអត់ឈ្នះ មីរ៉ាណានៅបន្ត5មីតទៀតចំណែកឯជូកាណាត់គាត់ពាក់ចិត្តបាន10 century ហើយគាត់បានសៀងហើយអាយ៉ានៅខាងនេះគឺ off century word របស់គាត់គឺឃើញ observer word គេហើយតែគាត់វាយអត់តាន់ទេ word ហ្នឹងគេហៅជាអស់អស់នាទីហើយអស់គួរ delay ហើយ word អូគាត់គាត់គាត់ដើរមកក្រុមវងបានត្រឹមតែបាញ់មីស៊ីលមួយប្លាច់ប្លាច់គាត់អត់អាចចូលវាយទេបាទក្លាកោរបស់ខៀវ Shadow Demon គាត់វាយសញ្ញាវាយវត្តវាយវត្តឥឡូវវត្តដាច់បាត់ អស់ក៏ delay បាត់យ៉ាងពុកតាគាត់អង្គុយស្វានៅក្នុងនេះម្នាក់ឯងនៅនោះអូផ្លូវខាងលើនេះមានអាណាចូលមកដល់ក្នុង មីរ៉ាណាមាន goal ច្រើនជាងគេ6000 goal ខាងមុខនេះជួបគ្នាហើយប៉ុន្តែអែកអត់មានដាវ bling ហក់ជាន់ទេអែកចិត្តចេញដាវ bling មែនតើហើយបើអែកចេញដាវ bling ងាយស្រួលចាប់ស៊ីមែនតើបាទផ្លូវខាងលើហាក់ដូចជាចង់ចូលដែរអត់ទាន់ទេបងប្អូនបាទ បាទឥឡូវនេះកងការចូលទៅបាក់អីណាមួយបងតែកន្លងមកហូរមកចាប់ស្គីទី2គាត់ជាប់បាទឡាញ់កងការមួយលឿនលឿនតែម្ដងបាទយ៉ាងម៉េចទៅហើយកងការចូលទៅតេសឡជាមួយគេមកផ្លែតបាទនេះគេហៅអ្នកអ្នកឡលេងចូលទៅលេងអ្នកលេងប៉ះអ្នកមែនដាក់ដាច់មួយឥឡូវនេះគឺការ kill គឺប្រកៀបកាត់គ្នាទេ Empire Zone 11 kill ចំណែកឯ Dedicated បាន10 kill ស្មើគ្នាទេ បាទចាញ់គ្នាជាមួយទេអត់ទាន់មានការផ្អៀងខ្លាំងទៅខាងណាមួយឡើយកុំតអាបាទអស់សង្ឃឹមសម្រាប់ក្រុមទី2អូស្លាកហ្វាមចេញបាទបាងកាយហើយ Hero Slack នេះគឺជាមួយនឹងបាងកាយគាត់មាននិស្ស័យពាក់មែនតើបើសិនជាគាត់ឈរកន្លែងណាដែលសម្រាប់មានណាគឺគាត់ឡើងជានឹងរង Hero គាត់ហើយ Hero Slack មានបាងកាយគឺចូលបាងកាយដាស៊ីគេឲ្យទៅអាប់ស្គេជាមួយទីដែរ ឥឡូវស្លាប់បាននៅក្នុងព្រៃចំណែផ្លូវនេះមានអាណានេះស្អីស្ទុះជាមួយនឹងទីបាហ្សតែម្ដងដាក់ឈៀងមួយលាក់មូលបាញ់ណាបាញ់ណាទៅលើទីបាហ្សអូល្អមែនតើអូណៃអូដាក់មកក្រោយវិញដាក់បងមួយខ្លួនតែបើសលែនចំបើសលែនចំតែបន្តិចទេអូទីបាហ្សតោះណៃវាមកដាក់ពេលនេះគាត់ដាក់ទឹកទុំមកជួយនេះក្រោយអេកជាន់អូវាយដាវាយដានៅក្នុងអេកអូជីតាមនៅក្នុងតែស្លាប់ចូលវាយស្លាប់មកក្រោយស្គៀងក្រោយនៅវាយដាវាយដាអូចត់ស្គៀងក្រោយបងបងបានបងពី របស់ទីម៉ូសូលហូមែនតែឥឡូវនេះមានរណាហក់មកចុកអិចប៉ៅទៅក្រោយនេះក្រាក់ពេលតែទឹកទុំបាយដាវបាយដាវជាមួយនឹងមានរណាមានរណាវាយបាត់ទឹកទុំមួយវិញទៀតអូល្អមែនតែសម្រាប់ការប្រកួតពេលនេះអែមហើយអូសូនដាច់4នាក់ទៀតហើយចំណែក ADK ទៀតលេងបានល្អមែនដាច់តែស្នាមមួយទេឥឡូវនេះព្យាយាមបោះហ្វមទៀតអូចេញលុយមកបដាបដាហើយទាំងកកទាំងអីបាត់មានខ្លាំងមែនតែហើយឃើញថា Dyer's middle tower បាទ graphic របស់យើងគឺ អូបាត់ផ្លូវខាងលើមានការជួបយើងស្បាមើលហើយឥឡូវនេះមានរណាមានរុនបង្កាយកំពុងតែគេហៅថាសើបង្កេតពីជួកណាត់ហើយកំពុងដើរតាមជួកណាត់តែនៅខាងមុខនេះអូមីណៃព្យាយាមចាំទៅចោលទេអាយ៉ាជួកណាត់ឃើញមានរណាឈាមទីក៏ចង់ពុះវិញតែ Clockwork ដើរមកឲ្យពូតែម្ដងគាត់អាអូមីណៃចាំដាក់ឈាមគាត់ឥឡូវឃើញប្លង់ខាងលើហាក់ដូចជាបាត់បានគាត់ខសានប៉ុន្តែ Shadow Demon នេះគឺជួបជាមួយនឹង Clockwork ហើយ Shadow Demon កំអូមីណៃមួយចាំមើលថាអ្នកដាក់ទឹកនៅដែរទេអូអ្នកដាក់ទឹកនៅបើអ្នកដាក់បានអូអូមីណៃតែរ៉ាផែលមួយទាន់ប៉ុន្តែក្រុមការងាររបស់ខាង Team Empire ចូលបាយដាបាយដាតតដាច់ឥឡូវនេះអូមិនអូមីណៃជួបជាមួយមានរ៉ាណានេះរ៉ាណានេះជាទី3មកចេញសិនអេជាន់អូជាន់ជាប់នេះអូបាន Clockwork វិញម្ដងអេជាន់ Clockwork បាយដាបាយដាជាប់បាសលែនរបស់ Disruptor អេកោចេញមួយសិនអេកោមួយពុះជាប់មួយស្គីទី1របស់ Disruptor អស់ស្គីទី1បាត់ទៅហើយស្រួលមែនទែននៅក្នុងនេះចាក់កណាត់ដេកបាយទាំងអស់តែម្ដងឥឡូវនេះមានពុះហើយចាក់កណាត់ពុះបាត់មានណាមួយទៀតនៅអូបានល្អមែនតើនៅសល់តែម្ដាយតែប៉ុណ្ណោះជូកណាត់ស្លាក់ទៅអត់តាន់ទេអូស្លាក់ទៅបីជាគាត់ទៅគេឃើញគាត់ក្នុងវត្តដែរនេះវត្តនេះចាំមើលស្លាក់មើលដល់ទេឥឡូវបាទ Empire Zone 34 kill មកវិញ បាទខណៈពេលដែលគាត់បាញ់មិញគឺគេវាយគាត់ដាច់ម្ដង3មិនខៀម្ដង3មិនខៀស្លាគាត់បំបានកាយហើយជំរឿគាត់ចង់ដើរទៅណាដែរបានកាយគាត់ចិត្តអស់បាត់ហើយបាទអូនថ្ងៃនេះហ្វាមនៅខាងក្រោមយ៉ាងស្រួល បាទយើងឃើញថាក្រុមបាទយើងមើលទៅលើតារាងខៀវរបស់គាត់ទៅមិនបាច់ចាំខ្ញុំរាយរាប់វាប្រាប់ប្រាប់ទេបាទបានច្រើនខៀវជាងគេនោះគឺ Flower អូបានសំដៅគឺ X ទេ7ខៀវបាទផ្លូវមានថាដូចជួបចង់សាណាបាទបាទជំរឿលវែក្រោយទៅជាយ៉ាងណាខណៈពេលដែលធីមទាំងពីរគឺនៅស្មារតីគ្នាល្អនៅឡើយអត់ទាន់អាចនិយាយបានថាក្រុមណាលេងគៀប ល្អទៅលើក្រុមណាទេអាយ៉ាមួយ off មួយ sentry bot នេះឃើញ off របស់ថាអេរត់ជន់អូមីណៃមួយជុំអូមីណៃស្រាស្គេចេញដែរទេជាប់ទឹកតទៀតឥឡូវបើបានកាយជាចង្ក្រោយអូសៃមកគាត់គាត់ទេអេកវីនៅក្នុងពុះមួយបាត់ឆ្លងវល់ទៀតឥឡូវមានរណាបានទៅស្រាស្គេពីចម្ងាយអត់មានបាត់កន្លះអត់មានបាត់ hero ណាមួយឡើយអូកងការតាមតន hero ច្រើនណាស់តែគាត់អត់មាន vision មើលគាត់អត់មានគាត់អត់មាន sentry អត់មានអីមើលទេមិញមិញគាត់ឃើញត្រូវឃើញពី hero ស្ដាយ ស្ដាយហ្នឹងគាត់អត់មានអីមើលទេបាក់កាយអស់បាទបាទឡើយយើងមើលទៅតារាង experience គឺខាង Empire Zone កំពុងតែនាំមុខពេលដែលតារាង គោបាទគោឃើញថាក្រុម Empire Zone ចាប់ដាំនាំមុខមកវិញបាទចាប់ដាំនាំមុខមកវិញអញ្ចឹងចាំមើលថាការប្រកួតមួយនឹងទៅជាយ៉ាងណាក្រុមទាំងពីរវាយទៅវាយមកមានក្រុមមួយណាវាយឲ្យក្រុមមួយណារៀបដូចកទេលទេឥឡូវនេះមានការផែលហមមកបាយប្លង់មានមួយដាក់ដាក់ផែលឲ្យក្លងបងផៃអាមូនៅក្នុងបាសេឡូណាមួយអាមូគាត់នៅក្រោយនេះទីបើសងបាក់លុយមែនតើមានមកគាត់ដាក់ទឹកទូប៉ុន្តែទឹកទូត្រូវតែនេះស្ដាប់តមួយតែប៉ុណ្ណោះ XV ជន់ ពុះមួយ fail ប៉ុន្តែដេញបាយទៅលើបាទ disaster បាទ disaster មួយទៀតឥឡូវនេះ FG យើងខ້ອຍគណៈពេលដែលមានរណាតាមមកពីក្រោយរួមគាត់ចិត្តពេញហើយមួយដៃបាទបាត់ទៅហើយមួយព្រួយនេះ trespasser គាត់ដាច់បាត់ហើយចំណែកឯនៅខាងក្រោមនេះសល់តែជួកណាទេ farm ឥឡូវនេះសមាជិករបស់ក្រុម DDK ទៀត4នាក់អាចធ្វើការបុកផ្លូវមិត្តបាទបានយ៉ាងងាយហើយ អូស្លាកចេញខែប្រឡោះទៀតហើយតាន់ហើយរកគាត់អូមានការប្រើ scan មើល map ឥឡូវនេះតើសមាជិក Empire Zone នឹងចេញគប់កង web 2ដែរឬទេសមាជិក Dedicated ហាក់ដូចជាដឹងថាគាត់អាចអត់អាចបាយបានផងណាមួយមាន Hero កុំការ ពងការនេះគឺងាយស្រួលទុបទាយមែនតើស្គីលគាត់ឆ្ងាយឆ្ងាយហើយសតែអេហ្វាច់របៀបសើតាំងពីទឹកតាំងពីទូកហើយវិលវិលលឿនទៀតទឹកវិលគឺដល់ទៅ10វិនាទីទេអញ្ចឹងបើមានកងការគឺប្របាក់ Dyer's mid tower is under attack. បងស្គីលទុបពីឆ្ងាយពីឆ្ងាយណាបាទឥឡូវយើងមើល item របស់ carry ទាំងពីរ Juggernaut មាន3ជើង speed ដាវយ៉ាសាហើយនឹងបាទ បាទថើសេរីឆ្លាស់ហ្នឹងឯងគាត់ហៅសាច់បាទហៅសាច់តែឥឡូវយើងមើលទៅលើអាយហើយគាត់មាន goal 1900 goal ទៀតណាតែស្លាក់គឺមាន goal 1000ជាមួយនឹងស្បែកជើងឈើបាទ Kyle Vanguard ហើយនឹងបាងកាយបាទ IQ គឺនិយាយបានថាហាក់ផាយគ្នាប៉ុន្តែចំពោះស្លាក់ហើយនឹងជូកណាត់អ្នកដែលលេង Dota 2គាត់ដឹងហើយស្លាក់មានព្រៀបជាងជូកណាត់ផងបើជូកណាត់ពុះអូមីស្លាក់គាត់គឺគាត់បំបាត់កាយស្គៀងក្រោយបាន លើនេះស្លាកកំបាំងកាយដើរទៅណាទៅណីមិនដឹងទេគាត់លើនេះស្លាក farm ក្រុមនីមួយនីមួយគឺរងចាំតែ carry farm ចេញលុយតែម្ដងពីព្រោះប្រភេទ hero carry គឺជាប្រភេទ hero ដែលល្បែដំបងអត់សូវខ្លាំងទេខ្លាំងល្មមតែបើសិនជាល្បែក្រោយគាត់ farm ចេញលុយគឺ hero ខ្លាំងខ្លាំងតែម្ដងវាយ hero សម្រាប់ដៃដាច់ see the net family and long Friday. Dyer's top tower is under attack. Catching the net chat and bite now, huh? យ៉ាមានអាណាឡើងតឡឡលេងម្ដងលើលើមានអាណាមានក្រែមខៀវគឺងាយស្រួលអូស៊ីហេរ៉ូមែនតើហេរ៉ូមួយនេះមានក្រែមខៀវឥឡូវបាំងកាយមែនពួកគាត់រៀបចំលេងខ្លាំងលើហើយបាទ dedicated តើចង់ធ្វើអ្វីទៅលើ Empire Zone ដែរបាទនៅខាងក្រោយនេះ Clockwork គាត់អាចជួបជាមួយនឹងបាទជួបជាមួយនឹង X X ដើរថយទៅខាងក្រោយវិញអត់មាននិស័យជួបគ្នាទេអត់ឃើញគ្នាទេ អីយ៉ាបុកចូលបុកចំគ្នាឯងគួរឲ្យសោកស្ដាយផងដែរ crossover កំបាញ់មិញមានណាបាញ់គ្រូចូលត្រូវហេរ៉ូទៀតត្រូវកូនចៅទៀតឥឡូវនេះសមាជិក dedicate ទៀតចង់វាយពីផ្លង់នេះខ្លាំងមែនតើហើយគឺតប៉មល្បែមួយឲ្យមួយក៏គាត់វាយដែរខណៈពេលដែលស្គៀងក្រោយមានណាក៏មានទៀតលើជន់តែ X មួយជាប់ប៉ុន្តែ crossover មកក្នុងនេះបុកជាប់ចូលមកក្នុង អូដល់ក្រោយនេះមានណាមកចេញតែជាប់អិចចូលទៅក្នុងវិញមានណាបានព្រួតមកចំសាឡូរីប៉ុនឥឡូវនេះអេអាចព្រួតទៅមកទេអូមីឡាតែគេស្រ័យរំពាត់ទូសេឈិនទេអូមីឡាដេកបាយទៅក្នុងទៀតណាពេលមានណាបាច់តែគាត់ទៅវិញផងដែរនៅក្រោយនេះមានស្លាកចូលបាយពីក្រោយស្លាកអស់ស្គៀងក្រោយស្លាកចប់អិច ឆ្លាក់នឹងមកក្រោយវិញអូគាត់ដាក់ពីរីម៉ូតអត់រីម៉ូតអីទេជាប់អីដដែលឥឡូវនេះមាននរណាមកមកសរុបប៉ាសឡូរីម៉ូតមួយណាទេអត់បានទេស្លាប់ໄວដែរសឡូរីម៉ូតໄວដែរໄວដែរលើទៅទូប៉ាទៅទូទៀតដាក់ជាមកឲ្យមាននរណាមាននរណាតាមមែនទេខាងពេលដែរអូចាកណាចូលមកកវីថយទៅក្រោយវិញដាក់មកពីមកសមកក្រោយតោះនឹងជើងទៅក្នុងប៉ុន្តែរោគក៏ slow មែនតើអូមីណៃតាម slow skill ទី3គាត់ដាក់បាន3ដង slow 14 200 speed មួយដៃដាច់ Timbersaw មួយទៀតទៅសល់តែជួយកណាត់តែប៉ុណ្ណោះដែលរត់បានសម្រេចបាទ ឥឡូវនេះសមាជិករបស់ក្រុម Empire Zone ដាច់ដល់14នាក់បាត់ Dedicate នេះបាញ់មិញនេះគឺគាត់ជ្រើសរើសឲ្យកង់លើយ៉ាងជឿជាក់គាត់បាយឈ្នះមែនមួយផ្លាំងបាញ់មិញគឺគាត់អត់មានស្គីលក្រោយមានអំណាចទេហើយគាត់តផងវេមួយឲ្យមួយទៀតអញ្ចឹងគាត់នៅតែបាយឈ្នះបាទសូមសរសើរទៅដល់ក្រុម Dedicated នេះសិតតែជាយុទ្ធសាស្ត្រក្រុមគាត់មើលឃើញថាគាត់ក្រុមគាត់មិនវាយនឹងឈ្នះទោះបីជាអត់គេខាងក្រោយក៏ដោយណែក្រុមមិនថាអត់ដល់មិនហ្នឹងគាត់ធ្វើបានអស់ហើយប៉ុន្តែជាបានសមាជិកនេះតែចាំអ្នកតែប៉ុណ្ណាឥឡូវខាងលើនេះ Shadow Demon ថាដូចជាចាំដើរទៅមុខទៀតជួបគេហើយឥឡូវ Shadow Demon ដើរទៅតែពីជំនាញទៀតគឺជួបគេហើយ Radiant's middle tower is under attack មានបាទស្លាប់ជាមួយនឹងបាយស្មោអូអេក្លូចនមានអាណាភ្លេងទៅ វាយបាទជូកណាត់ជួគ្នាឥឡូវនេះអេកអូបាទអេកលោតជាន់មកខ្ញុំជាប់បានមួយហេរ៉ូវាយទៅលើក្លបប៉ុន្តែនៅក្នុងមានធំមានណាលោតចេញមកក្រោយវិញជួកណាត់ចុះស្គីទៅក្រោយគាត់អត់មានពុះទេអត់មានសវីទៀតអូតែគាត់ថយបានតែគាត់ថយបាននៅក្នុងនេះអូ ខ្លះខកមួយខំសមាជិកទាំង10រូបនៅតែ10រូបប៉ុន្តែហេតុអ្វីបានជាគេស្រាប់ទៅនៅខាងក្រោយនេះម្នាក់ឯងជាប់ជាន់ក៏ឯងជាប់អីទៀតស្រុតណាមិនរួចទេឯងនៅក្នុងនេះក៏ជាប់ពិបាកខ້ອຍវិញផងដែរផតស៊ីគេមួយពិបាកហក់មកខ້ອຍវិញដែរជួយកណាត់គូយកតែដងដាក់ពេលគាត់ទៅស្លាប់គោបាត់បាត់ហាត់ដាច់ជួយកណាត់តារឲ្យ Shadow Demon ព្យាយាមថយទៅក្រោយសំនេះគេជាមួយអត់ប្រើទេគាត់ទុកឲ្យឆ្លងវងពីក្តីសង្គមដេញតាមជីកូនឲ្យលងអូគេបាញ់មីស្គេខាងក្រោយអូបាញ់មួយចៃបើកឲ្យ return ទោសជំឡងជាមួយនឹង Anderson បានបាត់ហើយឥឡូវនេះឃើញថាសមាជិកក្រុម Indicate ទៀតកំពុងតែព្យាយាមបកគោលវេពីទៀតសមាជិកក្រុម Fire 0បានចាញ់ Reflect ទីខ្លាំងហើយក្រុមខ្លាំងនៅបាទ form វេមួយខាងលើឥឡូវនេះ form វេពីមីទៀតឃើញថា Empire 0គឺប្រហែលជាអសង្ខធំហើយពេលនេះបាទឃើញថាតារាង experience បាទខ្សែ graphic load ទៅលើខាងក្រុមបាទ dedicated ខ្លាំងហើយ dedicated នាំមុខបាត់នាំមុខ goal ជាង7000 goal goal ស្របនៅក្នុងធីមរបស់គាត់បាទយើងមើលទៅលើតារាង network ក៏ឃើញដែរគឺឃើញថា goal មានណាច្រើនដាច់គេហើយ goal ស្លាក់តាមមកពីខាងក្រោយបាទឥឡូវនេះ kill ច្រើនជាងគេបានទៅលើ clover វិញហើយដល់ទៅ10 kill ចំណែកឯ act គឺមានតែ9 kill តែប៉ុណ្ណោះហើយសម្រាប់ item របស់ក្រុមទាំងពីរយើងអាចតាមដានមើលបាន with flair. Bạn chấm mơ tha Chrome Empire Ozone នឹងមាន បច្ចេកទេសអ្វីសម្រាប់ទប់ទល់ជាមួយនឹងក្រុមបាទ Dedicated ខណៈពេលដែលវាយគ្នាពីរផ្លាំងធំបំបញ្ញមិញ Empire Zone គឺរស់តែជួកណាត់នឹងហ្មងខ្ញុំឆ្ងល់គាត់ពេលខ្លះគាត់អស់ពវីអស់ពុំដែរតែរួមតែយ៉ាងណាវិញ Carry គាត់មានលុយយកទៅអាយធីមខ្លាំងខ្លាំង ចាំហេរ៉ូគាត់តាំងអូបកចូលមួយចូលពងការចាំគេទី2ចូលតែមើលរ៉ូទេបាក់អីទៅ3បាក់មុខទៅដល់ចាំឡៃគ្នាតែមានសមាជិកគាត់ខ្លួនឯងហើយអត់ចូលដល់ទៅ3បាត់3 4 5នាក់ធ្វើអីគាត់អត់បានទេបាយគាត់អត់អាចតែអីគាត់គាត់ក្រោយអូណាគាត់បាក់ក្រោយតែត្រៃកំហុសគាត់ទីខាងក្រោយវិញជួយអែកលោតទៅក្នុងស្ទួយអូឆាប់អត់ឆាប់ពីបាត់អឺពីបោះសោហូមែនតែឥឡូវនេះបាយណាបាយណាបាត់អឺ អូមានអីទៀតអាយ៉ាធ្វើបានអស់វិញហើយ FPL សូនឥឡូវនេះកំពុងវាយមាត់ដាច់មាត់ទៀតស្លាកជាថយ X កំពុងតាមជន់ X វាដើរលេងអូមួយពុះជន់មួយជន់ស្លាកបានបានកែស្គីខាងក្រោយទេបានស្លាកមួយទៀតសតតែមានរណានៅក្រោយនេះអាយ៉ាក្រុម FPL សូនលេងបានល្អវិញហើយនិយាយយកតាមបាញ់មិញនេះតាមការសង្កេតរបស់ខ្ញុំខ្ញុំគិតថាគឺជាកំហុស របស់កងការបាទសំដៅគឺកម្ពុជារបស់ Radiant's middle tower is under attack Clockwork ប៉ុន្តែមិនមែនជាកម្ពុជានេះទេគាត់គាត់ហ្វុកស្គីក្រោយចូលវាយនឹងលឿនពេកគាត់ចូលវាយទៅគ្នាគាត់មិនក្រោយឆ្ងាយតាមមកជួយគាត់អត់ទាន់អញ្ចឹងទៅដាច់គាត់ទៅមួយមុនទេបើសិនជាគាត់កុំចូលវាយលឿនពេកគឺអាច Radiant's អាចទីគាត់និយាយគ្នាគាត់ដាក់ឈាមដាក់អីឲ្យតតែយ៉ាងណាវិញជាយុទ្ធសាស្ត្ររបស់ធីមគាត់ចំណែកខ្ញុំជាអ្នកអធិប្បាយត្រង់តែបាន ភាកទៅលើការលេងរបស់គាត់ទេខ្ញុំមិនបោះថាដល់ទេរបស់ខ្ញុំគឺខ្ញុំត្រូវរបស់ឡើយបាទតែគាត់គាត់លេងបានល្អដែរគាត់បានគៀលចានីគេក្នុងមួយធីមគាត់ក្នុងមួយហ្គេមតែម្ដងគឺគាត់គាត់បាន10គៀលអូឥឡូវមានអេកតាមមកស្មើ10គៀលដែរហើយបាទឥឡូវ Empire Zone វាយដាច់ប៉មគាត់ថយទៅខាងក្រោយវិញ បាយដាច់2ប៉ងផង9មួយផងផង9 2ផងមួយអស់មែនទេ ធៀមរបស់ខាងក្រុងទាំងពីរគឺច្រើនឡើងច្រើនឡើងហើយបាទជួយកណាតអូអាយធីមជួយកណាតដដែលទេតាំងពីអូសង្ស័យអាយធីមរបស់គាត់នៅក្នុងគូរីប៉ុន្តែអាយធីមរបស់គាត់ឥឡូវហ្នឹងគឺដដែលទេមានតែស្លាស់ហើយនឹងបំបីបាទ Menta Style ហើយនឹង Battle Fury ទេចំណែកឯខាងបាទស្លាក់វិញគឺបាទចេញអូគាត់កំពុងព្យាយាមពីអានិសើធំហើយនេះបាទកំពុងព្យាយាមពី Abyssal Blade ហើយឥឡូវគាត់មានតែបាំងបាំងកាយនឹង BKB ទេ អូមានការបាញ់មីស៊ីលឆែក OS ពីសំណាក់បាទ Cloud World ផងដែរអត់បានទេ OS នេះគឺមានអត្ថប្រយោជន៍ធំមែនទែនសម្រាប់អ្នកចូលលេង Dota 2គឺវាយបានលុយបានអាយធីមច្រើនហើយជាពិសេសគឺបានបាទខែលជីវិតហ្នឹងហ្មងគឺ Aegis of the Immortal ឡាដាក់ word មួយអូឃើញថាគេមាន observer word បាញ់មិញអូមើលដល់ដៃគាត់ដាក់ word ទេបើមើលដល់គឺគេនឹងមកវាយ observer word នឹងចោល ឥឡូវនេះយើងមើលទៅលើការលេង word របស់ត្រង់ទាំងពីរត្រង់ពីរពិសេសគឺលេង word defense នៅខាងក្នុងនេះមួយហើយលេង word defense អាយ៉ាមានការចូល my roshan បាទអូអត់ស្គាល់ចូលទេហើយគាត់លេង word defense នៅខាងមុខនេះមួយទៀតខណៈពេលដែលក្រុមបាទ Empire Zone គាត់ក៏មាន word observer word ទុកមើល map នៅខាងមុខនេះ observer word មើល map នៅខាងក្នុងប្រទេសនេះផងដែរមាន observer word ពីរស្មើឥឡូវនេះ missile បាញ់ចូលឆែករោសានអត់មានឃើញវត្តមាន សមាជិកហេរ៉ូណាទៅវាយរ៉ូសានទេឥឡូវរ៉ូសានប្រៀបដូចជាកូនកំមុំមួយទ្រង់ចាំតែគេចូលតដឹងទេអាយ៉ាក្រុម Empire Zone អូគាត់ចេះសម្បុកមកហើយឥឡូវនេះយើងមើល vision របស់ក្រុម Empire Zone គាត់អត់មាន map គេទេគេក៏អត់មាន map គាត់ដែរព្រោះគាត់ស្មូកហើយគេអត់មាន map គាត់ទេតែគាត់ដើរទៅមុខមួយហ៊ានទៀតនឹងឃើញមីរ៉ាណាអូឃើញព្រួយហើយឃើញមីរ៉ាណាពីលើហើយ ឃើញមានរណាពីលើហើយតែធ្វើអេតបានទេបានត្រឹមតែឃើញទេពីអូភ្លេចមើល observer គាត់ឡើងល្អនៅនេះភ្លេចមើលមកគ្រាប់ប៉ុន្តែគេហាក់ដូចជាដឹងឥឡូវនេះគេបាំងកាយ map មកលេងគាត់វិញតែគេបាំងកាយ map គឺបាំងកាយនៅក្នុង observer គាត់មកគ្រាប់នេះគេឃើញបាត់ទៅហើយមិនអាចធ្វើអីគាត់បានទេឥឡូវគាត់ឃើញគេបាំងកាយ map អត់ជ័យខ្វល់គាត់ខុសទៅ farm ផ្លូវខាងលើធ្វើមិនដឹងក្រុមទាំងពីរលេងបានល្អដូចគ្នាប៉ុន្តែខាងក្រុម Dedicated ឃើញមានវ័យ សញ្ញាហៅសញ្ញោចូលទៅរោសានអត់ទាន់ចូលទៅទេអូអែកអត់មានថេលកតទេអែកបើសិនជាគេចូលវាយរោសានគឺអត់មានវត្តមានគាត់ក្នុងខ្លាំងវាយគ្នាឡើយប៉ុន្តែសម្រាប់ hero ទាំងពីរក្រុមគឺបើវាយរោសានឈ្នះប៉ុន្តែអត់ឈ្នះងាយវាយប្រើរយៈពេលយូរអញ្ចឹងបើសិនជាត្រូវវាយរោសានត្រូវចាំឱកាសល្អអាចចូលវាយឆាយឆាយបានទេឥឡូវនេះអែកសញ្ញោវាយវាយមានហើយយ៉ា ឡើងវិញអត់តាមតទៀតអូក្រុមការងារខាង Empire Zone ដាក់ Sentry Bird Wide Observer របស់ Disney ខ្សែទីចោលបានហើយបាទគឺ Clockwork Level តែ Visibility 3ចូល Roshan តែម្ដងបាទគាត់ឆែករ Roshan រហូតអត់ឲ្យមានអាគេចូលវាយទេចំណែកឯមេរណាស៊ីរុនបាងកាយនេះគឺក្នុង word គេហើយអូសូមបញ្ជាក់ការ download នេះគឺគាត់ អ្នកដោតគឺបច្ចេកទេសអ្នកអត់ចេះលេងគឺគាត់ដោតវត្តគាត់ខ្វល់ទេបើគាត់ដោតទួលហ្នឹងគឺគាត់ដឹងតែដោតតែចំកណ្ដាលទួលតែបើអ្នកចេះលេងគឺគេដែរដោតចំកណ្ដាលទួលទេគេដោតខិតទៅជ្រុងខាងណាមួយដើម្បីយួចឡោអបលួចឡោសន្ទ្រីវត្តឧទាហរណ៍ថាបើគេដោតសន្ទ្រីវត្តកណ្ដាលគឺអាចមើលដល់ព្រោះបើគេលួចឡោបានល្អឃើញគេដោតខិតទៅកលៀតទេចឹងក្រុមទាំងពីរគឺមានតែអូកាឡា បន្លាយពេលឲ្យ carry ទាំងពីរ farm ឥឡូវនេះជួយកណាស់គឺចាញ់ diffuser blade មួយទៀតហើយគេហៅថាដៅដៅដកមហាដៅ spa ហ្នឹងចំណែកឯ slack វិញចិត្តចេញ user ធំដូចគ្នាអូ slack ហក់ទៅដល់ដឹងថាដាក់ user ធំមកយកមកយកហើយចំណែកឯជួយកណាស់ដូចគ្នាតែគាត់ឃើញហើយដឹងថាបំបែកសម្ោពុះហើយដីអញ្ចឹងណាម្ដង ឥឡូវអូមីណៃកំពុងតែដើររវើគេគាត់ hero វាយគាត់វាយ observer រត់ដល់ទេប៉ុន្តែគ្នាគេមកហើយគ្នាគេចង់ឲ្យគាត់វាយ observer ហ្នឹងទេឥឡូវនេះនៅខាងលើ X X ចាំតែហក់ចូលតែប៉ុណ្ណោះអូ push game ទៀតហើយអូពួកគាត់ខាង lag Shadows take us អូឥឡូវនេះ អ្នក push game គឺគាត់បើក push ខ្លួនខ្លួនឯងមានន័យថាគាត់លែងលែងហើយឥឡូវនេះអូមិនបានកាយចូលមកជប់អូចាកណាត់ចាកណាត់គ្រោះថ្នាក់មែនតើមានហេរ៉ូណាក៏ត្រូវគាត់បានទេអត់មានអត់មានចាកណាត់ថយសិនប៉ុន្តែឥឡូវនេះវាយ observer word ចោលមួយសិនបាទ vision របស់នេះគឺបានទៅលើក្រុមបាទ dedicative វិញប៉ុន្តែ បើគឺគេនឹងយក Sentry Van មកវាយចោលវិញលឿនលឿនខ្ញុំគិតថាចឹងឥឡូវនេះគឺគាត់ត្រមលេងបានហើយគាត់នឹងចុចឈ្មោះចូលទៅក្នុងបាទសមោនេះឆែកកណ្ដឹងទេអឺគាត់អាចឈ្មោះផងហេតុអីគាត់វាយបាទដោយសារតែជាសមោទៅគាត់បាទ Hero គឺត្រូវអាចឈ្មោះបាទមិនដាច់ឈ្មោះមកតែគាត់វាយគាត់ស្មានតែ Hero បាទហើយវិញ Clover បោះចូលមកក្នុងឥឡូវនេះ Clover ចាប់បានទៀតអូវាយដល់វាយដល់នៅក្នុង Shadow របស់គាត់ខ្លួនឯងនិយាយពេលពីរណាត្រៀមតម្លាក់ស្គីទីមួយ វាបាយនៅក្នុងនេះឯងលុយមកជាមួយនឹងកងជាប់ទីមួយផងមិនហើយប៉ុន្តែតែទូពីកងចានអាចជាប់មួយនៅនោះប៉ុនអូអូមិនឯងតែមកប៉ុនមិនអូមីស្លាពុះគេរកឈាមទេឆ្លាក់បាយណាបាយណានៅក្នុងមកតែសមាជិកក្រុម Empire Zone អូយមួយខ្លាំងល្អមាញ់មិញនេះគឺទឹកទូកែផ្លែជុំវាសនា Empire Zone ខ្លាំងអាមាញ់មិញនេះហាក់ដូចជាចាញ់ហើយ Empire Zone វាយឈ្នះវិញនេសាកងកាដាក់ទឹកទូជាប់4ហេរ៉ូប៉ុន្តែក៏អូមីណៃក៏លេងបានល្អដូចគ្នាហ្មងពាន់របស់គាត់បាញ់មិញនេះធ្វើឲ្យអូមីស្លាស់របស់ បាទ Rami Rami Izakir គុំទេអត់អស់ឈាមសំបីតែមកតំណក់បាទមែនអត់អស់សោះទេគឺអស់តិចបំផុតពីព្រោះថាគាត់មានពាក់ diffuser blade អញ្ចឹងដាវនឹងវាយដកមួយណាវាអស់ជាមួយដកមួយណាតិចតិចហ្នឹងដកមួយណាណាអស់ជាមួយណាប៉ុន្តែគឺ Radiant Structures are fortified គឺដាក់ dedicated ដាក់តែ3នាក់ដែរម្ដង E Empire Zone តោះ5នាក់វិញ អី Empire Zone មិញដាច់ Shadow Demon នេះដែរឥឡូវ Empire Zone ហាក់ដូចចង់គប់មួយប៉មទៀតអីអត់តទេគាត់គិតថាគេអាចកាត់តន់ហើយបងគាត់អូគូរីរបស់គាត់ដាច់ទៀតហើយគូរីគាត់ដាច់ពីរដងហើយហ្គេមមួយនេះមកផ្លែដាច់ពីរបាទឥឡូវនេះដោយការកាត់គឺខាងក្រុម Empire Zone ត្រូវតែយក Vision របស់មកវិញគាត់ដោះសន្ត្រីចំកណ្ដាលដួលតែម្ដងអូមានការ scan ពីក្រុម បាទ Dedicated គាត់ scan OS គាត់ឃើញគេ YS ហើយបាញ់ missing ទេខ្ញុំសមាជិកក្រុម Empire Zone Empire Zone គាត់ YS ទេបាទមួយ Observer Word នេះខ្ញុំជឿជាក់ថា Observer Word មួយនេះបើសិនជាខាងក្រុមអូមានការឆាប្រៃឲ្យគេអាចដឹងខ្ញុំជឿថាអញ្ចឹង professional player ក៏នឹងដឹងមួយ vision មួយហ្នឹងគឺមានកន្លែងដាក់ observer word ច្រើនហ្នឹងដើម្បីបើកប៉ុន្តែ observer word កន្លែងនេះគេដោតលាក់អញ្ចឹងល្អហើយតែមិញគឺ ធីមអសគាត់ឆាបឲ្យដាច់ព្រៃគាត់ចង់បានឲ្យបើក map កន្លែងនេះទៀតអញ្ចឹងខ្ញុំជឿថាគេអាចចាប់អារម្មណ៍ការដាច់ព្រៃហ្នឹងចាំមើលថាអស់ server មួយនេះវាមិនគេទីមកឃើញដែរឬអត់ disruptor ហើយនឹងអូនណៃសម្បត្តិទាំងពីររកឃើញអស់ server មួយនេះដែរឬអត់ឥឡូវនេះគាត់កាន់សន្ត្រីអូអត់តដល់ទៅទេបាទ observer គាត់តែ ចាយទៅលើប្លង់វាយគ្នានៅខាងមុខ Roshan បាញ់ហ្នឹងគឺសឹងតែអស់ហើយអូ Empire Zone គាត់ចង់បាន vision នៅ Roshan មែនតើគាត់ថែមមកប្រវត្តិក្រោយនេះមួយទៀតអញ្ចឹងគឺ Roshan គឺចាំតែក្រុមតន្ត្រីចូលវាយទេហើយតែការប្រកួតអត់តអាចនិយាយបានថាក្រុមណាបើអាចនឹងឈ្នះក្រុមណាឡើយព្រោះថានៅស្មារតីគ្នានៅឡើយសូម្បីតែការគៀល29ទល់នឹង22 I think slap ចេញញញួរសើធំហើយមាន B កលីមានបាតកាយចំណែកឯជូកណាត់គឺបាទមានញញួរសើធំទៀតទួយបាក់ឈើ ជូកាណាត់បានដើរប្លេងមួយទៀតហើយហើយធៀបគាត់ច្រើនមែនតើហើយនេះការីទាំងពីរយើងអាចនិយាយបានថាអាយធីមច្រើនច្រើនមែនតើទាំងអេកទាំងអីអាយធីមច្រើនមែនតើអេកមាន Lotus Orb ទៀត Lotus Orb នេះនឹងធ្វើអេកបាក់មុខនៅក្នុងប្លង់វាយគ្នាកាន់តែខ្លាំងជាងមុនពីព្រោះថាវានឹងឡងស្គីលទៅវិញយ៉ាងទៅក្រោម មានសមាជិកក្រុមពីរគ្នាទៀតអាចមកពីរនាក់តែជំរុំគាត់ចូលវាយអត់អូចុះឈ្មោះទៀតហើយឥឡូវនេះសមាជិកក្រុម Empire Zone រួចរាល់នៅក្នុងការប្រយុទ្ធមួយផ្លាំងទៀត Empire Zone ប្រើឈ្មោះហើយ vision របស់គាត់គឺអត់មាន map ស្លាកទេឥឡូវនេះអាចចូលស្លាកតែអេកចូលហក់ចូលស្លាកតែឬអត់មួយប្លុកនេះសំខាន់មែនតើបើស្លាកចូលបើអេកចូលស្លាកតែឥឡូវនេះហក់ចូលបើអារីធមអូបើស្លាកមួយបានហើយស្លាកមានបាយបាយតែក៏បាយបាយដែរតែឥឡូវនេះបាយដែរបាយដែរលើអេកកំអេកមួយនិយាយពេលអេកទៅដាច់ទេបាទចំណែកឯងមានអាណាថយមកក្រៅឥឡូវនេះអេកកំថយបានសម្រាប់នេះគ្រាបងដែរឥឡូវនេះបាយដែរបាយដែរតទៀតបាយដែរ វិសាទៅរត់ថ្ងៃមួយឆ្នោតរួចទេសមាជិករបស់ក្រុមនេះទី Dedicated សល់តែ2នាក់តែប៉ុណ្ណោះចំណាយក្រុម Empire Zone សល់ដល់តែ5នាក់គាត់អាចបាយ Rosa ឬក៏បុកផ្លង់ខាងក្រោមប៉ុន្តែខ្ញុំជឿថាបើគាត់បុកផ្លង់ខាងក្រោមអាចអត់ចូលព្រោះថាស្លាកគាត់មាន buyback ហើយស្លាកសល់ skill សំខាន់សំខាន់ទាំងអស់ស្លាកអាចតដៃក្នុងខ្លាំងវាយគ្នាមីនីទៅបីជា5ទល់នឹង3ក៏ដោយខណៈពេលដែលក្រុម Empire Zone ប្រើអស់ skill សំខាន់សំខាន់ច្រើនមែនទែនហើយ បាទយើងមើលទៅលើតារាង buyback ស្លាកគឺមានអក្សរ yes ស្លាកបើ buyback គឺគាត់ថា goal ច្រើនតែតែបាយដល់ហ្នឹងទៅអូគាត់ចៅតន់មកហើយគាត់តន់អង្គទៀតទេ load back door load back door back door activating ខ្លាំងជាងច្រើនមែនតើ quick back door activating 3ប៉តអស់ជាងទេបាទដាវជូកណាត់ខំសលៀងមកពីផ្ទះកាប់ពណ៌មកអស់ជាងទេឥឡូវនេះពួកគាត់សម្រេចចិត្តបោះខាងក្រោម fail ដូចខ្ញុំនិយាយមែនព្រោះថាបើសិនជាគាត់ទៅវាយរ៉ូសាន គឺអំបញ្ញមិញគាត់នឹងទទួលបានជីវិតប៉ុន្តែឥឡូវនេះគាត់សម្រេចចិត្តរបស់ខាងក្រោមបាទចាំមើលថាជីវិតសាស្ត្ររបស់ក្រុមគាត់ខ្ញុំជាអ្នកអធិប្បាយគាត់តែវិភាគទៅលើការលេងរបស់គាត់ត្រូវក៏ដោយខុសក៏ដោយបាទចូលតែឥឡូវនេះបាត់អូបាត់អែកមួយហើយទៅបាត់អែកប៉ុន្តែដាក់ទូត្រូវតែ2ហេរ៉ូទេអូស្លាប់តែបាយនៅក្នុងតែបងស្លាប់ដល់យូសលបងស្លាប់ពីមកកាយ បាទបាយទៅលើអូនឯងទៀតអូនណាមានស្គីចង្ក្រោយទេអូនឯងគឺមានតែបាយដៃទេមានរណាបាយទៅលើអូមអូនឯងអូនឯងអើយទៀតណាឥឡូវនេះស្លាក់បាយដើរបាយដើរទៅលើបាទទឹកទូទឹកបាយដើរដើរទៅលើកងខាអូនមានជើងហើយដាក់ទៅជើងបានហើយឥឡូវនេះស្លាក់នេះបាយទាំងអស់នៅក្នុងនេះម្នាក់ឯងអូក្រុមការងាររបស់ឯងហើយអូនគាត់តែ4តែម្ដងនៅក្នុងនេះមានក្រុមការងាររបស់នេះគេទៀតតាមមកទៀតបាយដើរបាយដើរបាយដើរចង់ស្លាក់បាយទៅលើកងខាដល់បាត់ ទុកកែឲ្យឥឡូវនេះទីមើលសោះសោះដៃចុះអីមកក្រោយវិញអូវិញពុះពុះដាច់បានមួយអូគាត់អត់ពុះមកផ្លឹងនៅក្នុងខ្ញុំដាច់ចុងគេទីមួយគាត់ដៃមកដាច់គេទីមួយឥឡូវនេះព្យាយាមរត់តទៀតនេះគាត់ក៏ពត់គាត់រត់រួចហើយគ្នាគាត់ក៏ពត់អូគាត់ទៅបាត់ដើមលេងអូខេតែនេះល្អប៉ុន្តែនៅក្នុងនេះគឺមានសមោរបស់ជួយកណ្ដាលមួយបាច់ឆ្លាយទៅលើក្រុមការងារនេះ DDC ផងដែរ Defeat ឥឡូវនេះដាច់សមោនឹងបាត់ទៅហើយបាទចាប់ឡើងវាយគ្នាស្លាកដោះចិត្តទេស្លាកនៅតាមរោទៀតរមិនឃើញទេ គួរឲ្យសោកស្ដាយផងដែរ Empire Zone ហេតុតែបច្ចេកទេសលេងរបស់គាត់គាត់សម្រាប់ចិត្តបោះប្លង់ខាងក្រៅមិញនេះគឺខ្ញុំជឿជាក់ថាបើវៃរ៉ូសានគឺល្អជាងបានជីវិតហើយចាំគិតទៀតហើយលុយដែលគាត់វាយឈ្នះប្លង់ប្លង់អំបញ្ញមិញគឺត្រូវຕົកឥឡូវនេះគាត់បោះខាងក្រៅ fail បាត់ហើយសមាជិករបស់គាត់ដាច់ពេញហ្នឹងតែក៏វាយសមាជិក Decathlete បានដាច់ខ្លះដែរតែបើគាត់វាយរ៉ូសានគឺគាត់បានជីវិតល្អជាង តែយ៉ាងណាវិញជាយុទ្ធសាស្ត្ររបស់គាត់ដល់ខ្ញុំបានជាអ្នកអធិប្បាយបានត្រឹមតែវិភាគស្រាវស្រាវទៅលើយុទ្ធសាស្ត្រគាត់លេងតាមការយល់ឃើញរបស់ប្រសពការលេងរបស់ខ្ញុំបាទឥឡូវនេះនៅក្នុងនេះគឺមាន observer របស់ក្រុម Empire Zone observer នេះអាយ៉ា Shadow Demon ញ៉ាំដោត observer មួយគ្រាប់មុនហ្នឹងគឺបានជោគជ័យគេរត់ឃើញឥឡូវគាត់ដោតមួយគ្រាប់ទៀតបាទល្អមែនតើខ្ញុំជឿថាគាត់ដោត observer ហ្នឹងកន្លែងហ្នឹងល្អគេពិបាករក បាទឥឡូវគាត់ថែមមួយ observer ទៀតគាត់ចាំ Timazor មកបដាច់ដាក់ធ្វើឲ្យគាត់បាទរក observer មួយគ្រាប់នេះមិនឃើញទេអំបញ្ញមិញនេះមានរណាដើរចូលដោត observer ក៏វាឃើញដៃដោតដែរអញ្ចឹងពីរអ្នកហ្នឹងអត់ឃើញដៃដោតដូចគ្នាប៉ុន្តែស្វ័យបានតែ Sentry Word ទេ Sentry Word ស្វ័យគេគិតទេព្រោះ Sentry Word វាត្រូវតាគេវាយយ៉ាងហើយនេះ observer នេះសង្ឃឹមថាគេទៀតគេនឹងមកវាយចឹងព្រោះថាបានវាយ century word គេគេពីគេគេអាចមកវាយអត់សម្រាប់វត្តនេះតាមយ៉ាងនៅខាងមុខនេះជូកាណាត steel ឥឡូវនេះជូកាណាតលុយ3400 gold គាត់អាចតែថ្ងៃគេខ្លាំងខ្លាំងសម្រាប់ក្រុមគាត់បានបាទមើលទៅលើ item carry ទាំងពីរនេះ item ជូកាណាតហើយនេះគឺ item slack បាទ slack កំបាញ់មិញនេះហេងណាស់ដែលកូនចៅគាត់មកដល់គាត់កូនចៅគាត់មកដល់ពជាពេលឲ្យគាត់ បានរីស្ពនមកវិញព្រោះបើគេបុកខាងក្រោមក៏ត្រូវខំចិត្តបាយដែរបាទឥឡូវនេះឃើញថា Empire Zone ចុច Roshan អូចុច Roshan ចុច smoke ចូលវាយ Roshan ហើយប៉ុន្តែគាត់អត់ទាន់វាយឥឡូវទេរិសានមានចុះគេទី3របស់ ផងចូលដល់អីយ៉ាប្រញាប់បាយទេបាញ់មិនជា3របស់លោកគាត់នៅនេះគេដឹងពីវត្តមានដែលក្រុមអេផៃអសូសូបៃរូសាឥឡូវនេះមានការបាញ់មេស៊ីលពីសំណាក់ Clover Clockwork ដើរដល់ range គេខាងក្រោយគាត់នឹងហុកចូលទៅតែម្ដង Mirana ស្ទុះចូលមុនគេឃើញ Roshan ចេញមកខាងក្រៅអូយ៉ាបលិញចេញមួយមកវិញពី X ឥឡូវនេះ Mirana មានប្រហែលកាយ map គាត់ឈរនៅក្នុងមុខនេះជាមួយនឹងគាត់5នាក់ បាទឥឡូវឃើញថាហ្គេមហាក់ដូចជានៅស្មើដៃគ្នាឡើយនៅតែអាចមិនទាន់បាននិយាយមិនទាន់អាចនិយាយបានថាក្រុមណាមានព្រៀបជាងក្រុមណាឡើយចំណែកឯរ៉ូសានត្រូវប្រមាណកម្រិតរបស់សាប់បាទចាក់កណាត់មិញគឺបាទអស់ជាមួយកង់ផងដែររ៉ូសានឡើយនេះបែរខ្នងហើយលែងងាកមកមុខហើយ ឥឡូវមើលទៅលើ carry ទាំងពីរ farm Juggernaut 4500 gold អត់តាន់ទិញ item ទេឥឡូវនេះ gold គឺឡើងបាទទៅសំខាន់ហើយគាត់មាន goal ទុកចោលក្នុងខ្លួនសិនបាទនិយាយលេងទេគឺគាត់ចាំមើលថាគាត់នឹងឆ្នៃ item អ្វីបាទ counter គេហៅថាកាត់ណាកាត់ទៅលើអម slack ដើម្បីលេងមួយ slack បានបើពេល user ធំហ្នឹងគឺត្រូវហើយមកលេងទៅដាក់ abizor black user ធំហ្នឹង ឡាក់សើគាត់បាយឆ្នាំពុះស្រួលដល់យើងគាត់បានចិត្តស្រួលស្រួលមួយមួយមួយចំណែកឯស្លាប់វិញស្លាប់វិញគឺចេញកាក់វាយលឿនទៀតហើយតែស្លាប់ទៀតអាយលមោស្បាំអាយអត់ចាំឬក៏យ៉ាងម៉េចយើងតាមដានតែមើលទាំងអស់គ្នាសម្រាប់ការប្រកួតមួយនេះ គឺជាការប្រកួតដណ្ដើមយកតំណែងកៅអីទៅលេងវគ្គផ្ដាច់ព្រាត់ដោយវិញ្ញាសាដតាធូយើងជ្រើសយកតែ8ក្រុមប្រណាំងហើយតំបន់ទី1នេះគឺយើងឲ្យតែមួយកៅអីតែប៉ុណ្ណោះចាំមើលថាក្រុមពីរនេះមួយណាមាននិស័យទៅរាជធានីភ្នំពេញខណៈដែលក្រុម Empire Zone គឺជាក្រុមដែលមកពីខេត្តកំពង់ចាមហើយក្រុម Dedicated គឺជាក្រុមដែលមកពីខេត្តបរចេះបាទបើតាមស្មានខុសគឺ smoke អូស្មូកសោះពីរគ្រាប់ទៀតស្មូកខាង Empire Zone សោះច្រើនណាស់ស្មូកខាង Dedicated ទៀតវិញអត់សូវថាអូទិញអស់លីងដាក់ស្មូកអូខាងសំគ្រាប់អាយ៉ាផ្លូវនេះក៏ឲ្យទេផ្លូវនេះ Allies disappear Ooh acts like បាទឥឡូវក្រុមទាំងពីរស្ងប់ស្ងាត់ទៅវិញអត់ទាន់មានបញ្ចេញយុទ្ធសាស្ត្រធ្វើអ្វីសោះឡើយសម្រាប់ឲ្យខ្ញុំបាទជាអ្នកអធិប្បាយនេះមិនដឹងរនឹកនិយាយអ្វីសោះបាទឥឡូវយើងមើលត្រួសត្រាសទៅលើការប្រើ observer របស់ក្រុមទាំងពីរបាទក្រុម entire zone គឺមាន observer word បាទ3គ្រាប់នៅខាងលើទួលនេះមួយផ្លូវនេះមួយគ្រាប់ក្រុម entire zone ជាមួយនឹងផ្លូវខាងមុខនេះមួយគ្រាប់ទៀតចំណែកឯអូយ៉ាចិត្តបាយគ្នាតែនេះ នៅឆ្លាក់អេកអេកអាចឃើញឆ្លាក់អូឆ្លាក់បាក់កាយហើយគាត់អត់ឃើញឆ្លាក់ទេអេកដើរបាំងមុខអេកដើរបាំងមុខដល់លើនេះគឺថាសមាជិកក្រុម Empire Zone ហាក់ដូចជាចង់បុកមីតយកតែម្ដងបាទគាត់អត់ គាត់អត់បាយរសាសិនទេគាត់បុកមីតយកតែម្ដងឥឡូវនេះដាក់ Lotus App 2X អ្នកណាគេដើរដល់រេដើរលេង X X នឹងលោតលេង X ចាំតែមានតែអើឲ្យ X បាយដែរហើយខ្លាក់ដើរដល់រេហើយមានហក់ទៅលេងខ្លាក់ដែរទេដើរលេងរបស់គាត់គេហក់ដល់ឥឡូវ X ថយសិនបាទសមាជិកក្រុម Empire Zone ថយសិនការប្រកួតមួយនេះសំខាន់ណាស់សម្រាប់ពួកគាត់គាត់អាចធ្វើបានហើយ ទៅខាងលើនេះហាក់ដូចចង់ចូលមកលេងហើយបាច់ព្រួយមួយត្រូវកូនចៅទេបាទបំបាំងកាយម៉ែបំបាំងកាយម៉ែពួកគាត់ប្រកាសជាលេងផ្លាំងមួយនេះឥឡូវនេះមានរណាដើរបាក់មុខតបតបតបតបមានអាគេមានសន្ត្រីឬអីណាមើលគាត់ទេឥឡូវនេះអូយកសបងបងគាត់បានទេនៅក្នុងនេះស្រាប់បងបងមិនបានអស់អេអាយ៉ាអេកវីបាយនៅក្នុងតែខាងក្រោយនេះអូចោះបងគាត់នេះគ្នាឥឡូវនេះអូមានអីប្រើអូមានខ្លាំងតែម្ដងពូចុះពូឡើងពូចុះពូឡើងអាយ៉ាចិត្តដាច់មួយហើយបានដាច់មួយបានអស់ លេនេះគាត់វាយដាវាយដានៅក្នុងនេះអេពុះបាត់អូពុះបាត់លួយនៅក្នុងនេះតាមនៅក្នុងនេះគឺមកសល់ប្រាក់2 skill អូ2 skill ក្រោយតែវាយមកក្នុងឆាប់មួយ skill ទី2អាយ៉ាប្លេងមកវាយដោយចាក់កណ្ដាប់វាយដាក់បាត់ដាក់មកដៃបាត់ disruptor ខ្លាំងសោះហោះមកក្រោយតែវាយលើជួរកណ្ដាប់វាយដល់ជួរកណ្ដាប់ជួរកណ្ដាប់ជាងគាត់អូសាឈាមមកដៃអត់មានអីកាត់ចៃទេដាក់បាត់មានណាមួយទៀតឥឡូវនេះ Timber Zone អូ Timber Zone ខ້ອຍមកក្រោយវិញបាត់វាយ អូមានណាបាយបែកឥឡូវទីបាហ្សូថយមកក្រោយវិញបាយទៅលើអត់ខ្វះបលណាទេឥឡូវនេះសមាជិករបស់ក្រុម Radiant Structure ក្រុម Empire Zone ហាក់ដូចចង់បុកបលតែ3ទៀតបាទខេនេះក៏នៅក៏អាចបុកបានខ្ញុំជឿជាក់ថាអញ្ចឹងពីព្រោះថាសមាជិករបស់ Dedicated 32នាក់តែប៉ុណ្ណោះហើយអ្នកដែលតាមនោះគឺមានដំណាម្នាក់ជាមួយនឹងក្រុមរបស់ម្នាក់មានដំណាស្គីលគាត់គឺមិនយកអាចបានទេអូឥឡូវនេះហក់ចូលមកក្នុងដល់ក្រុមរបស់ក្រុមរបស់គឺក្រុមអេគួយប៉ុន្តែមានដំណានេះព្យាយាមប្លែក ជួយកណាត់ជួយកណាត់សមណៃបាទជួយកណាត់មួយឲ្យតាមនៅក្នុងនេះអេបៃណាច់ក្នុងវល់ដែរឥឡូវនេះអេអេតាំងដូចជាមួយនឹងមីរ៉ាណាទេមីរ៉ាណាពេញដើមលេងខ្ញុំជឿតែគាត់នឹងហក់ទៅស្គីទី1គាត់ក៏មានដែរអូអត់ហក់ទៅទេគាត់ក៏លេងមួយមួយសិនដើរបៃតងគាត់ក៏មានទី2គាត់ក៏មានគាត់ដើម CX ទេបាទលេងមួយមួយជាក់ជាក់សិនពីមីរ៉ាណាតែមីរ៉ាណាគឺគេនៅក្នុង map មីរ៉ាណាហាក់ដូចជាចង់តាម kill Berserk គាត់ទេនេះ observer គាត់គេឃើញគាត់ហើយគាត់ថយមកវិញហ៊ូបាទចឹងថា Empire Zone ខ្សែ graphic គឺ game មួយនេះគឺអៀងទៅវាងមករហូតតែដល់ឥឡូវនេះឃើញថា Empire Zone នាំមុខ goal បាត់ជាង12000ដុល្លារ No sorceries avail experience វិញឃើញថា នាំមុខតែ12000តែ12000 experience បាទអង្គតាបាទកលេចមកមើល item carry ទាំងពីរ Juggernaut មាន goal 4000 goal ក្នុងខ្លួនទៀតគាត់4900 goal ស្ទើរតែ5000មានដាវ bling បាទ bling dagger manta style absorb blade butter fairy ជាមួយនឹង diffuser blade ចំណែកឯ slack អានេះវិញមានបាទ vào xem ra bạn đã đi dồn lại đá đi cái đi bằng cái mình chơi chơi bạn ấy lấy trong tiền pi ở con miền trong nang hiên châu tụi mày rosan đấy rosan អូពួកគាត់មាន smoke ទេជាមួយមន់គាត់បាក់មន់គាត់យក smoke មកហើយបាទចុច3 2 1ពឹងបាទឥឡូវនេះចុច smoke ហើយពួកគាត់តើពួកគាត់នឹងចូលវាយរ៉ូសានឬមួយក៏ពួកគាត់បត់ទៅវាយបាទបត់ទៅវាយគ្នាតែម្ដងពីព្រោះគាត់ គិតថាបើគាត់មកវាយរូសានគឺគេអាចចូលមកវាយគាត់ដដែលអញ្ចឹងគាត់បាត់ទៅវាយគ្នាឥឡូវនេះ observer នេះអត់ឃើញ hero ទេបាទ observer នេះអត់ឃើញអត់អត់ឃើញ hero ទេពីព្រោះថាគ្នាគេចាស់ឈ្មោះអស់ហើយឥឡូវនេះអូជាប់ពីក្រោយចាប់បានមីរណាមីរណានេះក៏តួឯងដែរចាប់បានគាត់មួយយូរទៅធំវាយខោកាប់យកតែគាត់មីរណាអូវាយមីរណាបាត់មីរណាបាត់នេះនេះបាត់តែតែតទៀតក្នុងនេះដាក់ មិនធ្វើបានល្អណាស់តើមានសម្រាប់តែមានណាបានល្អទេអាបង1000អូដៃបាក់ពុះមែនតើហើយមានតែបង1000តែគាត់មានទីស្គូដល់តែដាក់ដៃ1000ដែរឥឡូវនេះខៃចុះខៃឡើងបាក់ទីតាប់ទៅមួយហើយបងខ្ញុំបងហក់ចូលមកក្នុងអេពូដៃមួយណាត់ពីរអូមួយដៃអេពូដាច់បីពូអត់តាន់ទេឥឡូវនេះសោទៅស្លាក់នេះឯងទៅប៉ុណ្ណោះកេរីមួយក្រីសង្គមចុះក្រោយគាត់រត់រត់អត់រួចទៀតវាយដើរវាយដើរវាយដើរទៅលើស្លាក់ស្លាក់ជាប់ជាប់របស់អេមួយពុះ ដាច់ស្លាទៅមួយទៀតសមាជិកទាំង5របស់ DDK ទីដាច់មកទៅហើយអត់មានណាគេមាន buyback ទេអត់មានណាគេមាន buyback ទេបាទ buyback នៅទាំងអស់នៅទាំងអស់អត់មានណាគេមាន buyback ទេដូច្នេះហើយក្រុមក្រុមរបស់បាទ Empire Zone អាចវាយមីសខ្ញុំជឿថាគាត់នឹងវាយយក Throne តែដល់គាត់វាយផ្លូវមីសទេបាទគាត់វាយបង Throne ទៅយកវិញខ្ញុំនិយាយមែនគាត់វាយ Anson ជាអាកាសឈ្នះរបស់គាត់តែមួយគាត់ carry ដៃបាទដាច់ ខំដោន65វិនាទីខ្លាសរខំដោនមីរ៉ាខំដោន70វិនាទីគាត់វាយស្រូនយកមែនឡមែនតែគឺគេវាយផ្លូវទេគេវាយ Anderson យកដល់ដងជីជីខពី Master E ឥឡូវនេះជ័យជំនះកៅអីទៅលេងវគ្គ Final បានទៅលើក្រុម Empire Zone បាទគឺជាក្រុមដែលមកពីខេត្តកំពង់ចាម